ចាប់ខ្លួនជនក្លែងបន្លំជាព្រះសង្ឃ12នាក់គោចរបិណ្ឌបាតគ្មានទិដៅឲ្យតែមានបនទៀនស្លាក្រែនវីយូជឿជាក់លើទេពកសលបុត្រធីតារបស់អស់លោកអ្នកជនក្លែងបន្លំធ្វើជាលោកសង្ឃទៅវិញ ដើរបិណ្ឌបាត គ្រប់វត្តឲ្យតែមានកម្មពិធីបុណ្យសូមកុំយកព្រះពុទ្ធសាសនាមកលេងសើច12នាក់ត្រូវបានខាត់ខ្លួន អំឡុងពេលកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រិចហៅវត្តស្វាយសុខោស្ថិតក្នុងភូមិស្វាយសុខោសង្កាត់ជើងទឹកក្រុង ងព្រៃវែងកម្លាំងអន្តការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍រដ្ឋបាល សង្កាត់ជើងទឹកកាយឡ័យសង្គមកិច្ចនិងសុខមាសង្គមចុះបង្ក្រាបករណីក្លែងខ្លួនជាព្រះសង្ឃមានគ្នា12នាក់បានគោចបណ្ឌបាតក្នុងកម្មវិធីបន់ឆ្លង សមិទ្ធផលនានានៅវត្តទួលព្រៃហៅវត្តស្វាយសុខោស្ថិតក្នុងភូមិស្វាយសុខោសង្កាត់ជើងទឹកក្រុងព្រៃវែងខេត្តព្រៃវែងករណីព្រះសង្ឃក្លែងក្លាយនេះត្រូវបានកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាប ជាក់ស្ដែងនិងបញ្ជូនទៅ